ឃើញហ្នឹងហាលគេហាលគេហាលមើលឃើញស្អីថតជិនគេអេគេហាលនោះយើងថតដែរគេហាលផងគេដេកហាលអត់មានខោទេនេះទៅវិញចង់ដើរតាមជិបមាត់សមុទ្រនេះទឹកស្រកដើរតាមមាត់សមុទ្រទៅវិញឃើញស្ពាន semaphore នេះដើរតាមមាត់សមុទ្រ អ្នកណាមកនេះស្ទូចត្រីឬក៏ចាប់ក្តាមស្អីមិនដឹងទេតែតើនេះទៅតាមច្បាប់ហ្នឹងគេនេះណាយកម៉ាន ក្តាមយកម៉ាន ស្អីយកម៉ាននេះគេដាក់ឲ្យយើងមើលក្តាមមានម៉ែតមានអីហើយវាស់ឲ្យស្អីណាចង់នេះតើធ្វើតាមហ្នឹងគេបើមិនចឹងគេតើគេផាកបើសិនជាមានអ្នកលួងទឹកទៅបោះនេះឲ្យគេនេះបោះនេះដើម្បីស្រង់នេះ ដាក់ឲ្យយើងបោះពោមកអ្នកមកចាប់ក្តាមឃើញទេនេះក្តាមបានមកតបទៅនេះសក់មេទៀតអត់មានស្មូលទេដល់ខ្នាតនេះនេះប្រដាប់វាស់គេនេះបើអត់ប្រដាប់វាស់អត់បានទេស៊ីអាទូចអត់បានទេសក់នេះធ្វើរោងមកចាប់ខ្លាំង ai đã nhá, nè nó về អាចដាក់អញនេះពីរនៅលើវាចាំវាចាំលួចស្អីគេស៊ីហ្នឹងនេះបានមែនតា Maybe It's a female one Yeah No this one too small Yeah, too small. <laughs> Is he coming here? Sometimes? Ah, sometimes. Sometimes? Sometimes nothing. <laughs> In that, that, that jetty there, that one, oh, that always, one. always sealed. Yeah. You no, cannot yeah, put... Seal, yeah. yeah. Too much, too Simon, especially you put Simon head. Game over. And they come, and <laughs> they come and take it. Yeah. <laughs> Even take your You're net not too. going to the... Uh, no, I don't like, I don't like that. I Don't like down there. Uh. Oh, well, at least you got some. Yeah, lots of Babies everywhere. Yeah. Where's all the crabs? You mean baby crabs? baby crabs? <laughs> baby crabs. Baby heaven. All the baby. don't. You got a boat, you'll get all the crabs you want. Well, mate, just Unfortunately, I don't have a boat. <laughs> if you got a boat, yeah. I'm kidding, you only have to go about 15 metres of water. Yeah. And you, you, only, you only fish for about an hour. Oh, really? That's how many crabs are around. um, a lot of squid up there too. It is quite windy, but it's offshore. Yeah. What did we get the other day? We got a bag of them and a crabs. This is off Air Peninsula. Up, up oh. There. Ah. Yeah. Samson fish, this big. Oh, One really? tuna about that long. <laughs> Uh, what else? Nanny guy, which is like a pink snapper. Not snapper, but pink. That's oh, a ah, okay. nanny guy, a, a cousin of them. Oh, okay. um, whiting. Oh, From really? there down. Oh, that's good. That fat. Wow. Chị ạ, các spin. ទៅដើរមាត់ទឹកឲ្យកដើរតាមនេះដើរមាត់ទឹកដើរមាត់ទឹកនោះរែងវាស្អាតហើយយកវាទៅលាងស្អាតទុកលីងវាកដៅដាក់ស្លាប់អានេះគេហៅស្អីសមុទ្រអីស្លែសមុទ្រស្លែសមុទ្រគេហៅស្លៅសមុទ្រស្មៅសមុទ្រអ្នកណាចង់បានស្លែសមុទ្រយកទៅធ្វើមហូបធ្វើអីទៀតអត់ស្លែ តែគេស្មៅស្មៅហ៎ស្លាយស្លាយស្លាយកំពុងឲ្យទុនទុនកំមុំពីរនាក់ដើរដោះដៃជើងហើយ ដើរតាមហ្នឹងដីខ្សាច់ណែអឡាអឡាអឡា to thằng mãi này lùi chip diệt gọn mặt bố này đặt cái đá tám ដល់អាចេតធីមួយនេះស្ពានមួយនោះែម៉ាំងនោះស្ងាយគូសំម៉ែនេះច្បោស្មៅហ៎នេះងាប់អស់យើងអត់ឃើញវាងាប់អស់នេះគូស្មៅហ៎ ស្វានេះអញគេយកទៅធ្វើនេះធ្វើជីនេះផែកន្លែងនេះមានស្អីស៊ីហើយតែពួកគេចាំស៊ីនេះនេះលោកបងអស់នេះគាត់ចាំស៊ីដែរស្ពានចិត្តទៅចិត្តទៅ អាស្មៅតោះកដប់កដប់កដប់កដប់ល្អមែនវាកដប់កដប់ដូចតម្រៃមកជុះអាចតាក់នៅនេះអាចតម្រៃការពិតអាទឹកមិនបក់មកហើយអូចាអាកដប់កដប់មានស្អីអត់មានហោះដុំថ្មកដប់ធំធំនេះមានស្អី ស្អីបើមានបដុកបើមានដុំថ្មមានអីកុំមុំស្កែមកនេះសមុទ្រមើលមើលផ្លូវគេឲ្យស្កែគេដាក់ចុងឃើញផ្លូវខៀវខៀវស្កែសក់នេះមានចំណាគេដាក់ cloud sky ដែរអូយ sky អូខេជឿសត sky មកតាមហ្នឹងហេអានោះវាទៅហាលថ្ងៃទៅនោះមួយទឹកស្អែដែរអាខ្លះនៅមួយទឹកឡើយ នេះគេមកដេក5ថ្ងៃទេស៊ីស្អែកដែរពួកនេះដល់ស្ពាននេះ វានេះគេហៅ semaphore GT មួយមុននោះអានោះ large space នេះច្បោកកចាប់ក្តាមណាស់នៅស្វៀតនេះឃើញមួយច្រើនជាងនោះឡើយទៅនោះអង្គុយតិចចា Coisa. Ô. Chẳng ngày bọn nó khởi nó hà lắm. Cái hà lắm. Cái hà mơ khởi sao. អេគេហាលនោះយើងថតដែរណានេះនេះនេះមើលមើលមើល ជ្រុំជើងវាដើម្បីឲ្យស្អីចេញមកនោះនោះនោះឃើញនេះអាហ្នឹងវាជ្រុំជើងវាសាក់ស្អីគេចេញមកវាស៊ីនោះវាសាប់ជើងវានោះនោះហើយវាចេះហ្នឹង